អឺនួនដាលីសថាតើមនុស្សស្លាប់ភ្លាមបដិសន្ធិភ្លាមតើស្លាប់ភ្លាមចាប់ផ្ទៃភ្លាមមែនទេ ភ្លាមប៉ុណ្ណានោះយើងមិនអាច ដឹងបាន ទេក៏ប៉ុន្តែ នៅ ក្នុងអនន្តរបច្ច័យអនន្តរបច្ច័យមានន័យថាជាបច្ច័យដែលគ្មាន អីមកចន្លោះហើយគឺថាដាច់ប៉ាប់ទៅវាមានបន្ទាប់ពីចុតិទៅវាត្រូវមានបដិសន្ធិបន្ទាប់នឹង ហើយនៅក្នុងរវាងហ្នឹងវាអត់មានស្អីកើតនៅតំណឹងទេអត់មានស្អីកើតតូលនៅតំណឹងអីពលឹងនឹងឧទាហរណ៍ថាឥឡូវបដិសន្ធិពុបឬបដិសន្ធិជាទេវតាត្រូវមានពលឹងរត់ចេញឆ្កុយទៅអញ្ចឹងអត់មានទេគឺចកតេនៅមនុស្សពុបហើយបើថាកំណត់ថ្មីនឹងវាកើតវាពុបនៅទេវតានឹងតែម្ដងហើយអាចន្លោះនឹងអត់មានអត់មានពលឹងអត់មានវិញ្ញាណអីរត់ទៅទេអត់មានប៉ុន្តែញប់ប៉ុណ្ណាលឿនប៉ុណ្ណាហ្នឹងអាត្មាមិនដឹងទេ សុខុមសុធាសូមលំចាស់គ្រូខ្ញុំឈ្មោះហិនសុខុមសុធាខ្ញុំមានសងសួរចង់សួរលំចាស់គ្រូខ្ញុំសូមទោសសូមកាមាទោសអូច្រើនណាស់លំចាស់គ្រូបើខ្ញុំនិយាយខុសនិយាយខុសឆ្គងអត់មានខុសអីទេបងក្នុងកន្លែងហ្នឹងអត់អីទេចិត្តស្អាតគឺស្អាតហើយនិយាយ ពាក្យខុសអត់បញ្ហាអីទេកុំឲ្យបន្លំ ធ្វើខុស បើនិយាយច្រឡំមែនទែនគឺជាកុសលខ្ញុំបានស្ដាប់លោកម្ចាស់គ្រូច្រើនមកហើយតែហេតុអ្វីខ្ញុំនៅតែមានអារម្មណ៍នៅមិនសុខសោះចឹងណាពេលខ្លះក៏ស្ដាប់លោកម្ចាស់គ្រូយល់តែពេលខ្លះស្ដាប់មិនចូលហើយនៅតែគិតថាចង់តែស្លាប់ម្ដងម្ដងហ្នឹងហើយអញ្ចឹងដូចថ្មឆ្លើយជាមួយសំណួរដូចជាសំណួរណានាខាងដើមអញ្ចឹងថាស្ដាប់ប៉ុន្តែស្ដាប់តែថ្មនិយាយទូទៅ ឆ្លើយទូទៅសំដែងធម៌ទូទៅ តែមិនតាន់បានរៀនអំពី បរមត្ថធននៅឡើយអត់តាន់បានរៀនពីចិត្តនឹងនៅឡើយព្រោះមិនស្ងប់នឹងគឺចិត្តមិនស្ងប់មិនមែនហិនសគុណសុខុមសទ្ធានឹងអ្នកមិនស្ងប់ទេអញ្ចឹងណាមិនមែនហិនសខុមសទ្ធានឹងជាអ្នកមិនស្ងប់ទេ គឺចិត្តទេ ដែលវាមិនស្ងប់ហ្នឹងហើយហិនសខុមសទ្ធានឹងគ្មានអំណាចអីទៅគ្រប់គ្រងចិត្តនឹងទេ ពីព្រោះចិត្តជាធម្មជាតិកើតពីបច្ច័យឃើញទេបច្ច័យរបស់វាវាប៉ះអារម្មណ៍ក៏វាកើតឡើងហ្នឹងហើយមិនដែលចិត្តណាវាអត់អារម្មណ៍កើតឡើងទេពីព្រោះមកអាចនិយាយបានថាហិនសុខុមសទ្ធា មិនតាន់បានរៀនបរមត្ថនៅឡើយ ព្រោះសសេធោអត់ត្រូវគឺថាអារម្មណ៍មិនស្ងប់តាមពិតអារម្មណ៍ស្ងប់ល្អណាស់ អារម្មណ៍មិនចេះខ្វាយខ្វល់អារម្មណ៍មិនចេះកើតទុក្ខអារម្មណ៍មិនចេះរវើរវាយទេ តែចិត្តទេតើដែលខ្វាយខ្វល់កើតទុក្ខមិនស្ងប់នៅពេល ប្រសពនឹងអារម្មណ៍អញ្ចឹងណាព្រោះតួអារម្មណ៍ដូចជារូបចឹងរូបដែលយើងមើលឃើញវាចេះមិនមិនស្ងប់អីវាសំឡេងវាចេះមិនស្ងប់អីវាងងងងងតវាអញ្ចឹងទៅក្លិនហ្នឹងវាមិនចេះមិនស្ងប់អីវាតួទាំងអស់ហ្នឹងជាអារម្មណ៍ប៉ុន្តែពេលដែលចិត្តយើងដឹងវាទៅគិតថាម៉េច ហួងហែងទៅតក់ស្លុតទៅអីទៅដូច្នេះដូចអឺអឺស្អី Einstein ក៏គាត់និយាយដែរថាគឺជាការឆោតល្ងងដាស់ដែលមនុស្សធ្វើហេតុដដែលតែប្រាថ្នា ផលផ្សេងមានន័យថាអំពើធ្វើដដែល តែយើង ប្រាថ្នាផលផ្សេងអានឹងវាមិនសមហេតុផលទេ ឧទាហរណ៍យើងរៀនតែខ្មែរទេដែលយើងចេះចង់ចេះនិយាយភាសាអង់គ្លេសឬក៏យើងរៀនតែអង់គ្លេសទេយើងចង់ចេះនិយាយភាសាថៃយើងរៀននិយាយតែភាសាថៃទេតែយើងចង់ចេះនិយាយភាសាចិនដែលអត់រៀនយ៉ាងណាមិញអញ្ចឹងត្រូវមើលហេតុថាតើហ៊ុនសុគមគុនធាបានរៀនពីចិត្តឬនៅហើយតាមដានវាឬនៅឬគ្រាន់តែស្ដាប់ទូទៅទូទៅនៅឡើយទេអញ្ចឹងណាបើស្ដាប់ទូទៅទូទៅនៅឡើយទេពិតជា ច្បាស់ណាស់ថាមិនដឹងថាត្រូវតាមដានចិត្តនឹងយ៉ាងណាឡើយចឹងជាចម្លើយយ៉ាងខ្លីថា បើចង់តាមដានចិត្តត្រូវតែរៀនពីចិត្តចង់តាមដានគោត្រូវតែរៀនពីគោត្រូវចង់តាមដានជ្រូកក៏ត្រូវតែរៀនពីជ្រូកអានឹងចង់ស្គាល់ជ្រូក ចង់ទៅចាប់ជ្រូករៀនពិសេសវាអត់ត្រូវទេហ្នឹងគឺត្រូវតែរៀនពីចិត្តអញ្ចឹងមានពេលត្រូវរៀនណាត្រូវរៀនដាក់ពេលរៀនបាទមេរៀនមានអស់ហើយ នៅក្នុង channel YouTube ហ្នឹងមានអស់ហើយបើពីដបងដបងមកហ្នឹង Jenny May ម៉ៃម៉ៃឯម៉េបដិជគុណសប្ថ្ងៃខ្ញុំកណាអឺសប្ថ្ងៃខ្ញុំមានរឿងគ្រួសារម៉ាក់ខ្ញុំកណា មិនសប្បាយចិត្តដោយកូវីដអស់នេះរឿងលក់ដូរបន្តិចតើខ្ញុំកណាគួរធ្វើបែបណានឹងអឺ ម្ដាយដល់ម្ដាយស្ដាប់ដែរណាបើយើងសួរជំនួសម្ដាយហ្នឹងហើយពធូបថយវាទល់តែទល់តែយើងគិតថាបញ្ហានោះគឺជាបញ្ហាទាំងអស់គ្នាវាមិនមែនតែយើងទេណាវាបញ្ហាទាំងអស់គ្នាបើយើងគិតតែយើងលំបាកជាងគេអានឹងយើង យកទម្ងន់មកដាក់ខ្លួនឯងប៉ុន្តែបើយើងគិតថាវាជាបញ្ហាទាំងអស់គ្នាអានឹងវារៀងស្រាលបន្តិចប៉ុន្តែវាមិនតាន់ស្រាលមែនទែនជាងការ ទទួលស្គាល់ការពិតទេហ្នឹងហើយគ្រប់យ៉ាងដែលកើតឡើង វាមិនមែនរឿងកូវីដទេគឺអនិច្ចថារម្មណ៍ដែលកំពុងប្រកាសឡើងស្អីដែលទាស់ជាមួយកូវីដហ្នឹងគឺតោមនោះដែលប្រកាសឡើងនៅក្នុងផ្លូវចិត្តរបស់យើងហ្នឹងនឹងនៅតែក្នុងទ្វារភ្នែកតិចចំនដាតកាយចិត្តដដែល ហ្នឹងហើយរហេតុដូច្នោះហើយទើបព្រះ បរមគ្រូព្រះអង្គត្រាស់ថាបុគ្គលឯណា គ្រប់គ្រងទ្វារនឹងបានបុគ្គលនោះឈ្មោះថាជាបុគ្គលធំក្នុងโลกនេះចឹងនៅក្នុងក្រាំងក្នុងការគ្រប់គ្រងនោះវាអត់មានអឺពេលនេះពេលនោះឬក៏កូវីដមិនកូវីដទេឲ្យតែយើងកំណត់ ដឹងត្រូវកូវីដវាគ្មាន ចូលមកតាមណានឹង វាលែងតែវាឆ្លងចូលខ្លួនយើងតែម្ដងបើវានៅតែជាអារម្មណ៍ឬដំណឹងពីនេះពីនោះទេវានៅតែជាដំណឹងខាងក្រៅដដែលទេលើអស់មកវគ្គហើយទៅមើលទៀតឈ្មោះអឹមកុសលវើន Buddhism នេះអរគុណលោកម្ចាស់គ្រូរាល់ថ្ងៃខ្ញុំបណ្ណា ពងរៀនអភិធម្មដែលលោកចាស់គ្រូបរៀនដែរទៅតែរៀនអំពីចិត្តសឹក52បើសាធុនឹងទៅតាមតណើបន្តិចម្ដងបន្តិចម្ដងនិយាយទៅអាត្មាគ្រាន់តែបើកផ្លូវឯងខំធ្វើរាល់ថ្ងៃហ្នឹងធ្វើឲ្យមានមេរៀននៅក្នុង YouTube នៅក្នុងអីហ្នឹងគឺចង់បើកផ្លូវឲ្យមានជំរើសអាត្មា មិនអង្គុយតែស្ដីទេអាត្មាស្ដីផងអាត្មាបើកផ្លូវផង ហ្នឹងអង្គុយតែស្ដីទៅអូជឿខុសអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះអត់មានផ្លូវឲ្យដើរអត់ទេអាត្មាមាន មានផ្លូវឲ្យដើរប្រាប់ថាហ្នឹងវាអត់ត្រូវប៉ុន្តែអាត្មាប្រាប់ថាដើម្បីរកផ្លូវហ្នឹងឲ្យត្រូវតើធ្វើម៉េចទៅរៀនហើយមានមេរៀនឲ្យរៀនបញ្ហាក្នុងសង្គមយើង គឺ បញ្ហាគ្មានដំណោះស្រាយហ្នឹងអ្នកឃើញបញ្ហាច្រើនប៉ុន្តែมันមានដំណោះស្រាយដូច្នេះការសិក្សាចម្រើនបញ្ញាតាមរយៈពធនេះឯងគឺជាដំណោះស្រាយជាផ្លូវ នឹងរៀនចេះយល់ស្គាល់ដឹងទៅដឹងណាខុសត្រូវយ៉ាងម៉េចហ្នឹងដឹងខ្លួនឯងហ្មងដល់ពេលហ្នឹងមានជំរឹះដោយខ្លួនឯងប៉ុន្តែបើយើងគ្រាន់តែប្រាប់ថាផ្ដេសផ្ដាសជឿផ្ដេសផ្ដាសចេះចោះចេះចោះវាអត់មានផ្លូវអាហ្នឹងមកដបង4ទេដោយតែបន្ថែមបញ្ហាចឹងប៉ុន្តែទន្ទឹមគ្នានោះអាត្មាព្យាយាមបង្កើតភឺអឺថាបង្កើតផ្លូវចឹងមិនត្រូវទេគ្រាន់តែបើកផ្លូវផ្លូវមានទេគ្រាន់តែបើកផ្លូវដើម្បីឲ្យវិជា ជនយើងនឹងបាន មានជំរើសថាដើម្បីយល់រឿងហ្នឹងទៅតាមណាអញ្ចឹងណាអញ្ចឹងមានផ្លូវដែលត្រូវទៅ គឺរៀនហើយរៀនមានមេរៀនឲ្យទៀតបើព្រះអង្គយល់ថាបណ្ដុលពេជ្រទោះដាំនៅទីណានៅតែល្វីងមានន័យថាមនុស្សអាក្រក់ទោះអប់រំយ៉ាងណាក៏នៅតែអាក្រក់ដែរវាតាមឧបនិស្ស័យមនុស្សដែរណាឧបនិស្ស័យមនុស្ស ព្រោះមនុស្សយើងវាសន្សំមកខ្លះវាមាន ល្អវាមានអាក្រក់ខ្លះសន្សំអាក្រក់ជាប់រហូតវាខុសខុសគ្នាអញ្ចឹងបានព្រះអង្គឧបមារឿងអឺមនុស្សលិចរហូតនោះមនុស្សលិចរហូតដូចបដូលពេជ្រហ្នឹងប៉ុន្តែមនុស្សលិចហើយងើបឡើងវិញអាហ្នឹងមិនមែនបដូលពេជ្រទេជាពូជគ្រាន់តែវាមានអីបាំងតែប៉ុណ្្នឹងទេមានអីបាំងមិនអោយពន្លឺពធហ្នឹង ជ្រាបចូលដល់អញ្ចឹងណាយើងមើលទៅដូចជាមនុស្សអាក្រក់អញ្ចឹងគាត់គ្រាន់តែគិតខុសមកពេលអីចឹងប៉ិនមិនមែនជាទុកបច្ចៈបុគ្គលទេគ្រាន់តែគាត់រកផ្លូវមិនតាន់ឃើញតែប៉ុណ្្នឹងឯងប៉ុន្តែជាស្រ័យគាត់ជាស្រ័យស្រ័យល្អដូចដូចដោយអង្គលមៀលមនុស្សអធិស្រ័យល្អណាពូជល្អទេ តែគេធ្វើឲ្យពូជនឹងខូចដែលហៅថាអហិង្សកៈកុមារ ឈ្មោះដបងអហិង្សកកុមារមនុស្សល្អមនុស្សមិនចេះបៀតបៀនមនុស្សមិនចេះធ្វើឲ្យគេឈឺចាប់ទេមនុស្សនឹងល្អណាស់ហើយទៅរៀនបកាយជាងគេទៀតប៉ុន្តែដល់កើតពីការចំណែនរបស់គ្រូនោះខ្លាចគ្រូខ្លាចកូនសិស្សនឹងរៀនទៅវាអឺអឺបកាយជាងខ្លួននោះក៏ បើកើតពាក្យកុហកឲ្យទៅកាត់យកម្រាមដៃដើម្បីរៀនមុនពិសេសអានឹងព្រះអង្គនិយាយពីការសែបគប់វាឆ្លងពូជមិនមិនពូជអាក្រក់ទេតែគាត់នឹងឆ្លងជាតិដូចដើមស្វាយព្រះអង្គលើកតើដើមស្វាយរបស់ព្រះរាជាដែលមានពូជពីពីណាទេពូជនឹងពូជបានពីណាទេមិនចាំថា ផ្លែនោះថាវាឆ្ងាញ់វាផ្អែមល្អ ប៉ុន្តែនៅពេលដែលស្ដេចដតីនោះចង់បំផ្លាញចង់បំផ្លាញស្វាយហ្នឹងណាកុំឲ្យវាផ្អែមវាល្អចឹងទៀតក៏ឲ្យអ្នកបំរើរបស់ខ្លួនមួយបន្លំខ្លួនទៅបំរើថែសួនកន្លែងនោះហើយឲ្យដាំដើមបដូលពេជ្រពាត់ជុំវិញរឹសវាហ្នឹងរឹសបោះស្វាយហ្នឹងចឹងទៅបដូលពេជ្រហ្នឹងរឹសចាក់រឹសជាមួយនឹងស្វាយហ្នឹងទៅ ប្រហែលឆ្នាំក្រោយមកផ្លែស្វាយនឹងទៅជាល្វីសួរថាតួស្វាយនឹងជាតួបដូលពេជ្រទេថាមែនទេតែវាឆ្លងជាតិតាមបដូលពេជ្រចឹងបាន ក្រោយមកមានបរោះម្នាក់ដែលគាត់ឆ្លាតគឺប្រពោរិស័តហ្នឹងដើរមើលថាស្វាយហ្នឹងមិនក៏វាទៅជាល្វីងចឹងពីមុនផ្អែមសឹងអីមិនក៏ទៅជាល្វីងចឹង ដើមមើលទៅក៏ឃើញសិតតែដើមស្លាក់ដើមស្លែងដើមបដូលពេជ្រនៅពាត់រឹសវាហ្នឹងក៏ឲ្យគេកាប់គេកោះយកចេញទៅស្រោចទៅដោះស្រោចអីឡើងវិញទៅស្វាយហ្នឹងក៏ទៅជារឹសអើក៏ក៏ផ្លែហ្នឹងផ្អែមធម្មតាដូចដើមអញ្ចឹងពេលដែលស្វាយនឹងល្វីងមិនមែនពូជបដូលពេជ្រទេតែវាឆ្លងដូចដូចអហង្សកកមាអញ្ចឹងអង្គុលមៀលដែលមានឈ្មោះថាអហង្សកកមាអញ្ចឹងជាតិគាត់ជាមនុស្សល្អ ប៉ុន្តែចាញ់បោកគេមកគ្រាដោយគេញុះញង់ដោយគេចាក់ចុចឃើញទេឆ្លងអានឹងឆ្លងដោយឥទ្ធិពលដែលគេញុះញង់មនុស្សយើងអញ្ចឹងពូជរបស់ហង្សកកម្មមិនមែនពូជបដូលពេជ្រទេគឺដូចជាពូជស្វាយដែលត្រូវបណ្ដុលពេជ្ររុំអញ្ចឹងទៅពេលដែលយកបដូលពេជ្រចេញវិញ នឹងទៅជាពូជស្វាយផ្អែមដដែលតែបើមនុស្សណាដែលដោះមកជាពូជបដូលពេជ្រប្រឹងមិនក៏មិនបានបានកែមិនក៏មិនបានដែរ ខតិនសវណ្ណោគណៈសូមការថ្វាយបង្គំគ្រូតើក្នុងវសាភិក្ខុអាចសឹកលាចាកសិក្ខាបទបានទេអើយក្នុងវសាក្រៅវសាបួសក៏បានសឹកក៏បានទាំងអត់អីទេតាមវិន័យបណ្ឌិតតាមទម្លាប់អានឹងបើសួរវាមានពីរណាបើសួរថាតាមធម៌វិន័យបួសបានសឹកបានទេ ក្នុងវសាឬក៏ក្រៅវសានោះ ចឹងបើតាមធម៌វិន័យគ្មានកំណត់ទេ ក្នុងភាសាក្តី ក្រៅភាសាក្តីចុះបើតាមទម្លាប់ប្រពៃណីយ៉ាងម៉េចដែរទម្លាប់ប្រពៃណីយើងវាសម្បូរការប្រកាន់ថាបួសក្នុងភាសាក៏មិនបានសឹកក្នុងភាសាក៏មិនបានដែរហើយតែពិខុណាសឹកក្នុងភាសាច្រើនតែគេឮថាមានបញ្ហាបញ្ហាអីអីមានត្រូវអាបត្តិធំអីចឹងទៅគេបដិញឲ្យសឹកអីចឹងណា អានឹងទម្លាប់ទេប្រពៃណីទេ ទម្លាប់អញ្ចឹងហើយបាននៅក្នុងទ្វាទុសមាសក្នុងសិភៅទំនៀមខ្មែររាប់ពីពិធីបំបួសនេះមុនចូលវស្សាហើយមិនបានគាត់បង្កើតប្រពៃណីហ្នឹងដោយសារអ្នកមកចង់បួសអីហ្នឹងគាត់បង្កើត ជាប្រពៃណីជាទម្លាប់ ជាជំនឿតគ្នាមកថាបួសខែហ្នឹងជាខែបួស បុះហើយចូលភាសាហើយទៅចូលភាសា ចង់សឹកក្នុងភាសាក៏មិនបានដែរខុសទម្លាប់បំណងរបស់គាត់នឹងដើម្បីអីថាកុំឲ្យឆាប់សឹកពេកឲ្យរៀនយ៉ាងហោចឲ្យបាន3ខែដែរចេញភាសាចាំសឹកកុំឲ្យដេញមកអាទិត្យសឹកមកអាទិត្យសឹកឬសឹកស្រេចទាំងក្បាលវាលនោះគ្មានរបៀបរបបអញ្ចឹងណា ចាស់ចាស់យើងបង្កើតរបបមកអញ្ចឹងមិនជាខុសទោះអីទេគាត់បង្កើតនឹងក៏មួយយ៉ាងរបស់គាត់ចឹងដែររហូតដល់ អ្នកខ្លះស្រឡាញ់គេមិនហ៊ានសឹកក្នុងភាសាខ្លាចវាខុសនោះបានសមុទ្រជ្រៀងសម្បួរមេះអើយផ្លែលាក់សន្លឹកណាបងបុះហើយសឹកទៅដណ្ដឹងស្រីអក្រាសាស័ព្ទលាក់ក្រមក្តារកៃអូនគុំយកប្តីក្រោយរដូវភ្ជុំណាមុនរដូវភ្ជុំពួកភ្ជុំវានៅក្នុងភាសា ចាំភ្ជុំហើយចាំគិតគូបងសឹកចេញភាសាអាហ្នឹងពាក់ព័ន្ធនឹងប្រពៃណីហ្នឹងឯង បើមិនពាក់ព័ន្ធនឹងប្រពៃណីហ្នឹងទេអត់មានចម្រៀងហ្នឹងឯងចម្រៀងហ្នឹងបើឆ្លាញ់គេឥឡូវសឹកវាឥឡូវអាហ្នឹងវាតាមវិន័យចង់សឹកថ្ងៃហ្នឹងក៏បានងាកហ្នឹងក៏បានសឹកថ្ងៃហ្នឹងស្អែកការក៏បានអត់មាន បញ្ហាអីទេវិន័យឲ្យតែសឹកផុតហើយសឹកមួយម៉ោងការសឹកកន្លះម៉ោងការអត់បញ្ហាអីទេវាខណៈយើងប្រកាន់អូយទំសឹកសក់មិនតាន់វែងផងការអាហ្នឹងយើងអ្នកប្រកាន់ដែរហ្នឹងហើយយើងអ្នកប្រកាន់ដែរ ដូចអ្នកទៅបួសអញ្ចឹងវាមិនចាំបាច់ទៅលេងប្រពន្ធមួយឆ្នាំហើយសឹកលេងភ្លាមបួសភ្លាមក៏បានឃើញណាឲ្យតែចិត្តជ្រះថ្លាលេងភ្លាមបួសភ្លាមហ្នឹងចូលពីផ្ទះភ្លាមបួសភ្លាមហ្នឹងមានបញ្ហាអីចង់សឹកមកវិញសឹកភ្លាមការភ្លាមហ្នឹងមានតែស្អីយើងវាមិនសមទៅសឹកភ្លាមអីវាភ្លាមភ្លាមពេកចឹងទៅគឺអាហ្នឹងភ្នែកប្រជាជនមើលតែប៉ុន្តែវិន័យអត់មានបញ្ហាអី ចឹងឆ្លើយពីពីនៃចឹងណា តាមធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រូនៃយើងរឿង3ខែនេះឲ្យចាំវសា ចំពោះតែភិក្ខុសាមណេរដែលត្រូវតែចាំវសាប៉ុន្តែมันមានកំណត់ថាឲ្យនៅរហូតអីទេតាចង់សឹកឬក៏ធ្វើខុសឲ្យសឹកពេលណាក៏បានដែរអត់បញ្ហាអីទេ តែបើតាមទំនៀមខ្មែរសឹកក្នុងវសាមិនល្អទេអាហ្នឹងឆ្លើយតាមទម្លាប់ណា តាមទំនៀមតាមទម្លាប់ចាស់ចាស់យើងក៏មានរបៀបទៅដើម្បីឲ្យកុលបុត្រនឹង ដែលបានបួសមុនមុនចូលវស្សាហៅថាថ្ងៃកោថ្ងៃអីហ្នឹងហៅថាថ្ងៃដង្ហែនេះណាថ្ងៃហែនេះបួសជាជាវប្បធម៌ខ្មែរ ជាប្រពៃណីមកចឹងដល់ចឹងទៅមានតកូលជាអ្នកកាន់គោរពពុទ្ធសាសនាអីចឹងទៅយើងរក្សាប្រពៃណីហ្នឹងដល់ដល់ពេលហ្នឹង នាំកូនទៅបួសនាំគ្នាបំបួសកូនអីចឹងទៅឲ្យបានវិស័យជាប់នឹងពុទ្ធសាសនាអញ្ចឹងណាបួសហើយស្អែកឡើងចាស់ចាស់មកបវារណាចូលភាសា3ខែថ្ងៃមួយរោចក៏បវារណាចូលភាសាថានៅឲ្យបាន គ្រប់3ខែគេតាំងចិត្តថានៅឲ្យបាន គ្រប់3ខែយ៉ាងហោចចឹងប្រពៃណីហ្នឹងថាអាក្រក់ក៏មិនអាក្រក់ថាល្អក៏បានហ្នឹងហើយ តែបើយើងគិតថាតសឹកក្នុងភាសាចង្រៃអីចឹងចុះអាហ្នឹងយើងគេថានឹងប៉ុណ្ណឹងហើយមិនសួរនឹងចង់សឹកអីទេឈ្មោះឡាយសុធាយ៉ាងណាបាន បាត់បង់លោកឪពុកដែលជាទីគោរពស្រឡាញ់មានការពិបាកចិត្តខ្លាំងសូមលោកចាស់គ្រូជួយ ផ្ដល់គំនិតខ្លះហ្នឹងហើយ អឺគំនិតគឺឲ្យស្ដាប់សតិប្បដ្ឋានវិបស្សនា ការតាមដានចិត្តទីមួយត្រូវបំបត្តិចំណងថាធ្វើម៉េចកុំឲ្យបាក់ចិត្តបំបត្តិចំណងនឹងមួយពធូវាមកវិញ ថាត្រូវទៅតាមដានចិត្តមើលហើយវិធីតាមដានចិត្តមើលរើសយកធម៌ណាដែល ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិក្នុងជីវិតប្រចាំ ថ្ងៃវិធីតាមដានចិត្តនឹងឯង ព្រោះឪពុកក៏នៅតែក្នុងអារម្មណ៍របស់ចិត្តនឹងឯងកាលណាយើងតាមដានចិត្តបាន ហើយវារសាយហើយមិនបាច់ប្រឹងទប់ទេនឹកក៏នឹកទៅ មានអីកុំបំភ្លេចក៏ប៉ុន្តែយើងត្រូវនឹកឲ្យคล้ายជាកម្លាំងហ្នឹងហើយយើងនឹកខ្លាំងហ្នឹងមកពីយើងវាជាប់ជាពាក់ខ្លាំងយើងវាស៊ីអារម្មណ៍ខ្លាំងពេកណាគាត់នៅ ទៅគាត់ផ្ដាល់នេះឲ្យគាត់ទៅយើងពិបាក វាមិនមែនរឿងពិបាកចិត្តពិបាកទាំងការងារអីអីទៀតព្រោះយើងជួនកាលយើងពឹងលើគាត់ខ្លាំងពេកយើងអត់ប្រងព្រមប្រឹងខ្លួនឯងដល់អស់គាត់ទៅដូចអស់អីចឹងហេលហាលហេលហាលធ្វើអីក៏មិនកើតអីក៏មិនកើតយើងអត់ពីអត់រឹងមាំណោះហ្នឹងហើយចឹងការប្រត់ប្រាស់របស់ ជាទីស្រឡាញ់ហ្នឹងវាអញ្ចឹងហើយក៏ប៉ុន្តែបើយើងមានខ្លួនឯងជាទីពឹង ទុកក្តីស្រឡាញ់នោះទៅ ជាធម៌ពលពិសេស ឲ្យយើងជំរុញការងារណាមួយឲ្យទៅជាប្រយោជន៍ឧទាហរណ៍ថាយើងសិក្សាពីគាត់គាត់ស្រឡាញ់អីអវាទរបស់គាត់នឹងយ៉ាងម៉េចនឹងថ្មអត់បំភ្លេចញោមប្រុសថ្មថ្មអត់បំភ្លេចថ្មនឹកគាត់ពេលណាធ្វើឲ្យថ្មមានកម្លាំងចិត្តរហូតអត់មានព្យាយាមបំភ្លេចទេមានតែធ្វើម៉េចឲ្យចងចាំទៀតដាក់រូបថតដាក់ស្អីស្អីថ្មអត់បំភ្លេចអត់ព្យាយាមបំភ្លេចអ្នកដ៏ច្រើនគេថាអូយមិនហ៊ានមើលរូបឯងខ្លាចវាអញ្ចេះខ្លាចវាអញ្ចោះ ខ្លាចវានឹកអីចេះចោះអាត្មាទៅអត់កំណើតអីចឹងអាត្មាអត់បំភ្លេចដូចយើងរលឹកព្រះសម្មាសម្ពុទ្ធនោះទៅជា ពុទ្ធានុសតិអីចឹងយើងទៅខំបំភ្លេចប្រពន្ធធ្វើអីរលឹកទៅរលឹកឲ្យកើតកុសលពុកម្ដាយយើងក៏ដោយនឹកទៅប៉ុន្តែកុំឲ្យនឹកទៅកើតរឿងអកុសលនឹកឲ្យឲ្យវាคล้ายទៅជាកម្លាំងចិត្តធ្វើអីមួយឲ្យទៅពេលអាត្មា ធ្វើការងារអីព្រោះអាត្មាវាធ្លាប់តាំងពីក្មេងជាមួយឪពុករបស់អាត្មាហ្នឹងញោមប្រុសហ្នឹង ថ្មមកពិភពលោកនេះអ្នកណាមិនយល់ពីថ្មឲ្យតែញោមថ្មយល់ពីថ្មគិតចឹងទៅរៀនក៏ដែរឲ្យតែមកវិញបានបន្ទុកល្អរត់យកទៅឲ្យពុកមើលណាបរហាញគាត់អឺបបួហើយនឹងទៅរៀនឯណាណីក៏ដោយរៀនចេះអីហ្នឹងគឺថាយល់ស្អីដែលចេះហ្នឹងទៅបង្ហាញគាត់ជាមោទនភាពនៅពេលដែលគាត់ដឹងអីចឹងណារហូតរហូតទុកអរសាអញ្ចឹង ដល់ដល់គាត់ស្លាប់ទៅអាត្មាធ្វើរូបគាត់ធំនៅនឹងពេលអាត្មាមានការធ្វើប្រហែលគណៈអាត្មាកលេចឃើញគាត់ទៅមកប្រឹងទៀតហ៎ថ្ងៃទោះបីមិនមានរូបអីនៅចិត្តមែនប៉ុន្តែឲ្យតែពេលអាត្មាធ្វើការងារជាប្រយោជន៍ណាមួយអង្គុយសរសេរអត្ថបទណាមួយអង្គុយរៀនអីមួយអាត្មាជា feel ថាដូចឪពុកអញនៅចិត្តមើលអញកំពុងធ្វើអី feel ចឹងហងៃចឹងឲ្យពេលអាត្មាសរសេរអីដែលមានប្រយោជន៍ចឹងណាពងគិតអីមួយតែងកណាបអីមួយសេឬក៏រៀន អង់គ្លេសអីអីចឹងទៅពួកពួកម៉ៃអឺញោមប្រុសរបស់អាត្មាគាត់ចូលចិត្តអ្នករៀនណាឲ្យតែឃើញកូនសរសេរនឹងស្អាតសរសេរគាត់សប្បាយចិត្តណាចង់ឲ្យតែកូនរៀនព្រោះគាត់មិនសូវចេះទេប៉ុន្តែគាត់ស្រឡាញ់ការរៀនហើយការនោះអាត្មារៀនអង់គ្លេសអីចេះតិចតិចទៅអានគាត់ស្ដាប់គាត់សប្បាយចិត្តណាតែចឹងឥឡូវនេះទោះបីអាត្មាមករំលឹកមេរៀនវិញឲ្យទៅពេលអាត្មាសរសេរអីចឹងអាត្មានឹកឃើញនៅដូចឪពុកអាត្មានៅចិត្តចឹងគាត់ថាដូច feel ចឹងហើយសប្បាយចិត្ត អត់មានតោមណោះអត់មានទៅយំសណោះសណោកអីទេអត់ទេតែតែ feel ថាដូចដូចបានធ្វើឲ្យឪពុកសុបាយចិត្តចឹង ការងាររបស់អញកំពុងធ្វើហ្នឹងគឺកំពុងតែធ្វើបំពេញទឹកចិត្តគាត់ព្រោះពេលឃើញអាត្មាទៅបយលធัวគេទៅគាត់ក៏យល់ទៅគេក៏សុបាយចិត្តអីចឹងទៅឲ្យតែពេលមានអ្នកយល់អីមួយចេះនឹកឃើញអូបើពុកអញនៅគាត់សុបាយចិត្តឃើញអញធ្វើទៅនិយាយទៅគេយល់ចឹងសុបាយចិត្តទៀតនឹកគាត់នេះសុបាយចិត្តទៀត អញ្ចឹងមិនបាច់បំភ្លេចទេមិនបាច់ព្យាយាមបំភ្លេចទេនឹកចោះប៉ុន្តែនឹកប្រែคลายការនឹកក្តីស្រឡាញ់ហ្នឹងធ្វើឲ្យទៅជាកម្លាំងចិត្តនៅ ក្នុងការងារដ៏ល្អសម្រាប់ជីវិតរបស់យើងបាទថ្មដូចជាមិន recommend ឲ្យទៅបំភ្លេចសោះរឿងមនុស្សជាទីស្រឡាញ់ជាពិសេសឪពុកម្ដាយអីហ្នឹងតែនឹកឲ្យធ្វើការងារជាប្រយោជន៍ ហើយម៉ាក់អូនណាននេះក៏ចង់សួរលោកបងចង់ជួបសួរផ្ទាល់ខ្ញុំម្ចាស់មានខ្ញុំម្ចាស់មានចង់ឲ្យជួយដោះស្រាយតកតងនឹងជីវិតហើយផ្ទាល់ផ្ទាល់ល្មិចទៅនៅឯណាតាមឆាតឬក៏តាមអីបើចាំប៉ុន្តែមិនមែន friend ហ្នឹង វាមិនងាយឃើញ ទៅទៀតពេលឆាតមកនោះទល់អាត្មាទៅបើកមើលអី unread អាពីនៅក្នុងរកពាន់អ្នកដែល message មកខ្មែរមិនបានបើកមើលដែលមិនមែន friend ណាយូរយូរបើកមើលម្ដងអូរាប់ពាន់នៅនោះប៉ិនធ្វើម៉េចបើគ្នាច្រើនអញ្ចឹងបងឆនឆនភេរមបើករណីចង់អោយប្រសងឆាន់មុនពេលសូធោបានទេទៀតបានព្រោះថាមហូបនៅក្តៅឆ្ងាញ់គួរជាទីតឡាល្អ អានឹងបនប្រកបដោយបញ្ញា មួយទៀតថាតើពុទ្ធសាសនាមានវិន័យថាភិក្ខុតម្រូវឲ្យរៀនអភិធម្មដែរឬទេទៀតព្រោះថាព្រះសង្ឃច្រើនណាស់ដែលមិនរៀនការងាររបស់ភិក្ខុសង្ឃគឺរៀននឹងហើយរៀនបរិយត្តិធម៌នឹងហើយមិនតែអភិធម្មទាំងវិន័យទាំងបសោតទាំងអភិធម្មគឺជារឿងដែលចាំបាច់ត្រូវតែរៀនព្រោះអានឹងជាលំដាប់ថ្នាក់ទី1បំផុតហ្នឹងណា ពួកពុទ្ធសាសនាមាន3លំដាប់ហ្នឹងបរិយ័តបរិយ័តហ្នឹងស្អីគេគឺបត្រៃវិដកនឹងហើយព្រះវិដកនឹងគឺព្រះវិន័យព្រះសូត្រព្រះអភិធម្មត្រូវតែចេះអ្នកបួសនឹងត្រូវតែចេះហ្មងបើកុហកទៅគាត់រវល់ច្រើនប៉ុន្តែអ្នកបួសតម្រូវបរិយ័តិធម៌ត្រូវតែត្រូវតែរៀនដល់រៀនហើយបានវាដឹងផ្លូវថាបដិបត្តិល្មិចឃើញទេបដិបត្តិគឺជាចំណុចទី2 ដល់ទី3មិនបាច់ខ្វល់ទេតែបប្រតិបត្តិត្រូវវាផលចេញមកហៅថាបដិវេតត្រូវរៀនត្រូវរៀនមិនរៀនត្រឹមអភិធម្មបើនៃក៏ត្រូវរៀនប្រសូតក៏ត្រូវរៀនអភិធម្មក៏ត្រូវរៀនជាការងារជា priority ហ្មងអង់គ្លេសហៅ priority ហ្នឹងហើយមិនមិនគូរៀនទេ គឺត្រូវតែរៀនបើគ្រាន់ថាអឺ ការរៀននោះវាតាមវ័យដែរព្រះអង្គអនុគ្រោះដែរបើចាស់បើចាស់យើងរៀនល្មមសម្រាប់បដិបត្តិបើក្មេងគឺត្រូវតែរៀនហ្មងរៀនទាំងអស់នោះបរិយត្តិធម៌ប៉ុន្តែបើចាស់ជាជំរើសថាបើយើងទម្រាំតរៀនចប់បីដកហ្នឹងវាអស់ជីវិតទៅហើយវាអស់ពេលវេលាទៅហើយអញ្ចឹងរៀនល្មមរៀនវិន័យខ្លួនឯងឲ្យស្គាល់ហើយក៏រៀនធម៌ណាសម្រាប់បដិបត្តិហ្មងអាហ្នឹងបើសម្រាប់ចាស់ណាសម្រាប់ចាស់ បញ្ញើឥឡូវច្រឡំអស់ហើយទៅរៀនយកបណ្ឌិត ខាងក្រៅជាថាបួសរៀនដែរតែមិនហាមទេអាត្មាក៏រៀនដែរប៉ុន្តែណាវាច្រឡំសំខាន់យើងច្រឡំនឹងដល់ចេញបណ្ឌិតមកស្មាបណ្ឌិតបត្រៃបិដកបណ្ឌិតអីគេបណ្ឌិតទស្សនៈបណ្ឌិតអីគេបណ្ឌិតច្បាប់បណ្ឌិតអីគេបណ្ឌិតអីនោះហើយយើងថានងហើយគ្រប់គ្រងពុទ្ធសាសនាមែនទេមែនទេមែនទេ ថាមែនទេនឹងខ្វះអីគេមិនបាច់បួសគេរៀនចប់បណ្ឌិតមកកកោកស្មានណាលោករៀនបណ្ឌិតតន់ប្រសក់ឯងបណ្ឌិតខាងក្រៅហ៎ជាសាសនយោបាយសេដ្ឋកិច្ចច្បាប់ស្អីស្ខ្វាយប្រសពគេរៀនមកពុកហើយយើងកាន់មកពាក់ផ្លាកនេះរៀនអានងហ្នឹងឯណាទៅគ្រប់គ្រងពុទ្ធសាសនាវាគ្មានទេតែមិនហាមមិនឲ្យរៀនទេ គួរតែចេះរបស់យើងដូចអ្នកប្រាជ្ញពីដើមដូចចំណែកជូណាតហ្នឹងណាលោកចេះរឿងខាងក្រៅប៉ាខាងក្នុងលោកចេះចេះអាហ្នឹងមិនលយខាងក្នុងក៏ចេះខាងក្រៅក៏ចេះតែយើងយល់តែក្រៅហើយមកថាឧបធម្មពុទ្ធសាសនាគ្រប់គ្រងពុទ្ធសាសនាមិនដឹងដឹងឧបធម្មរឿងអីណាប្រហែលជាចង្រៃជាងអ្នកអត់រៀនផងដឹងព្រោះអីព្រោះគេជឿថាអ្នកចេះហើយនោះបានសញ្ញាបត្រសិតតាបណ្ឌិតសិតតាអីហើយនោះដល់និយាយទៅគេជឿ ដល់ជឿនិយាយខុសធัวបាត់ណ៎ណាអ្នកអំផ្លាញធัวមិនបណ្ឌិតនោះមិនចង្រៃជាងអ្នកអត់ចេះពួកគេជឿជឿថារៀនចប់បណ្ឌិតទៅហើយប៉ុន្តែមេគាប្រពុតអត់រៀនផងនឹងចង្រៃជាងអ្នកអត់រៀនពួកអ្នកអត់រៀនទោះបីនិយាយខុសមានណាតាមបានដល់យើងចេញមកបណ្ឌិតសាលានេះបណ្ឌិតសាលានោះមេគាស្នូលប្រពុតដឹកនាំនេះអត់ដឹងផង មិនលាយជាងអ្នករៀនហ្នឹងហើយតែមិនមែនហាមមករៀនទេដូចខ្ញុំណាថាអញ្ចឹងថាយើងចេះបោះយើងផងទៅកុំឲ្យដូចសត្វបារោខោទុំមេឃពោរិសីប្រែផ្លែជ្រៃណានោះ ភិក្ខុសុវណ្ណធម្មោយញ្ញវាងកណាមានពុទ្ធិកាព្រះចៅអធិការវត្តប្រើប្រសងធ្វើការហួសពេលវេលាតើមានខុសទេអឺមដឹងហួសនឹងហួសយ៉ាងម៉េចទីហៅធម្មតាធ្វើការ1ម៉ោងហើយដល់ហើយថ្ងៃហ្នឹងការងារវាត្រូវបន្តលោកសុំឲ្យធ្វើឲ្យលើសម៉ោងបន្តិចទៅ អញ្ចឹងហួសអញ្ចឹងវាមានតែស្អីជាងកាលវាត្រូវតែមាន ការយោគយល់គ្នាប៉ុន្តែបើប្រើដូចស្លេវដូចផ្ទះសកអាហ្នឹងវាមិនត្រូវទេ នៅក្នុងវិន័យការប្រើសាមណេរការប្រើអនុបសម្បានស្អីស្អីហ្នឹងវាត្រូវតាមការញត្តិទៅទៀតមិនមែនពិខុគ្រប់គ្នាចេះតែប្រើគេបានទេប្រើអនុបសម្បានប្រើស្អីស្អីហ្នឹង នឹងនិយាយទៅវែងឆ្ងាយបើខាងលើថាគេមិនដែលគិតទេរឿងហ្នឹងឲ្យតែសភាជឲ្យតែអីអ្នកប្រើប៉ុន្តែមែនតែនទៅការរស់នៅហ្នឹងវាតើមានការយោគយល់គ្នាហើយសំណួរបែបហ្នឹងមកនឹងឆ្លើយមិនប្រើហួសហ្នឹងដឹងហួសមិនជាងកាយើងខ្ជិលលោកថាប្រើអញតែ1ម៉ោងសេតស្រាប់ទៅប្រើ10 1ម៉ោងកន្លះអីចឹងលើសហើយប៉ុន្តែសួរតែលើសហ្នឹងការងារវាចាំបាច់អត់ជាងកាល ការងារហ្នឹងវាចាំបាច់ទាំងអស់តែគ្នាហ្នឹងណា ដូចអាធ្លាប់ប្រើដែរណាសាមណេរត្រូវតនកម្មទៅអាពោលជាធម្មតាដាក់តនកម្មអីចឹងទៅឲ្យដងទឹកប្រគុណទឹកឲ្យធ្វើប្រគុណនឹងស្អីគេប្រគុណអាចងអស់គ្នាហ្នឹងមិនស្អីនឹងលើកអស់គ្នាហ្នឹងហឹមប៉ុន្តែលោកយល់ត្រូវមិនអីលោកយល់មិនត្រូវតែឯងទៅមើលងាយលោកអីចឹងទៅអាហ្នឹងស្រេចលើលោកគិតហ្នឹងប្រគុណកាលនោះវាមានលូមានអីយូរយូរទៅវាពេញ ទៅពេញទៅវាជុះទៅទៀតឡើងកើតហើយអញ្ចឹងពេលទៅលោកធ្វើខុសអីមួយលោកសុំតនកម្មតនកម្មមានន័យថាដាក់ពិន័យពូធ្វើខុសអញ្ចឹងវិន័យអីធ្វើការងារហ្នឹងដល់វាមានប្រយោជន៍ដួសអាទឹកវាចេញទៅជុះទាំងអស់គ្នាទៀតទៅស្រួលហើយប៉ុន្តែគិតមិនស្រួលថាទៅកេងប្រវាញ់កម្លាំងពលកម្មអីតាមពិតអបគួរនឹងលោកអ្នកជុះខ្លួនឯងសោះហ្នឹងមានស្អី ប៉ុន្តែរឿងលើកមកតែបន្តិចប៉ុណ្ណឹង វាដោះស្រាយមិនបានទេតើស្ដាប់ ថាចារិកាលោកប្រើរឿងអីណាឥឡូវយើងលើកហ្នឹងអាចថាយើងមិនមែនចារិកាទេព្រោះចារិកាប្រើយើងប៉ុន្តែចង់សួរមកចារិកាប្រើរឿងអីការងារហ្នឹងជាការងាររួមដែលត្រូវធ្វើទាំងអស់គ្នាឬក៏យ៉ាងម៉េច